សម្រេចច្រើនចប្រកដីនិយាយស្ដីស្ដីឡើងគឺចូលចិត្តតែស្រេកតង្អាចូលចិត្តតែស្រឡាញ់ជួលចំណាំដល់ព្រះអង្គចំណាំឲ្យចុចចុចចំចង់ចឹងហ្នឹងអទូសវិរិទ្ធចូលចិត្តតែខំក្រៅមួម៉ៅក្រៅនេះខំនេះខំបាក់កលោតបាក់កលោតអាហ្នឹងយើងដឹងហើយខំច្រើននោះហាចរិតភ្លេចមុខភ្លេចក្រោយធ្វើការតាណាដាក់ចោលទៅក្នុងលាកពាក់ខោអាវរបូតមុខរបូតក្រោយ ស៊ីបាយឲ្យជួយយាយទាំងអស់ឲ្យដាំបាយវិញណាងោហាច់រកណាប្រាប់អង្គមកកំប៉ុងកំងស្អិននៅសល់តែកន្លះកំប៉ុងនេះវល់ដាក់ឆ្នាំងកំពុំប្រដយកតែលៀងកកំពុំប្រដទៀតអញ្ចឹងណាឡាំបាយជាប់កំពុំប្រដទៀតកំងបានស្អិនកំងចូលកាពះអស់កន្លះកំប៉ុងបាត់នឹងក្រមោហាយបង ហើយបើចំពោះស្បង់វិញតំណតំណែងមិនទៅណាមកណាទេ12លានដល់វិល50បើងាក5ថ្ងៃនេះបោកស្អែកយូរជូរនឹងចំពោះទៅទៀតហើយអត់មានចាប់អារម្មណ៍អីមួយប្រកបទេហើយបើពួកគេហៅសភាចរិតវិញជឿនោះជឿឲ្យតែលឺសូវជឿផ្លែអត់មានចេះវិចារណាអីទេចេះតែជឿហ្មងគេនិយាយពីខ្មោចជឿខ្មោចនិយាយព្រះប្រកាយជឿព្រះនិយាយព្រំប្រកាយជឿព្រំម្ដង ហើយចូលចិត្តណាស់បន់ស្រន់អង្គកតែអង្គុយឡើងអើយព្រះអង្គឲ្យមកសថិតខ្ញុំដល់ឆាប់កើតធေါ်ទៅយកនឹងបានធေါ်មកព្រះអង្គអើយអត់ចេញអញ្ចឹងសិតតែពួបសធិហើយខ្លាចតែមិនកើតធေါ်ធ្វើអីក៏ដោយឲ្យតែបានធေါ်មកជឿណាហីហើយ ហើយមើលហើយលោកសូត្រធយបើមិនបានធ្វើមកខ្សិចអញ្ចឹងបោះចិត្តទេមិនចេះទារបស់ទៅសូត្រធយតក្រោះបន្តិចទៅ បានស្ងប់ចិត្តហើយលោកមើលទៅឃើញបែកចិត្តនេះមិនដឹងលោកធ្វើអញ្ចឹងតិចឲ្យទៅវាមានស្អីធម្មតាលោកមានចេះសូត្រធយលោកធ្វើអញ្ចឹងឲ្យទៅអត់ទៅជឿអញ្ចឹងចូលចិត្តអញ្ចឹងពួកសុភាចរិតនោះហើយបើសិនជាលោកមិនធ្វើអញ្ចឹងឲ្យទេ ធរនឹងប្រកែប៉ុណ្្នឹងហើយនៅមិនធំទៀតទៅលោកណាផ្សេងទៀតហើយពួកជឿរឿងអញ្ចឹងចូលចិត្តណាស់ជឿអោយឲ្យតែគេនិយាយស្អីណាហ្នឹងឲ្យតែជឿឡើងឆ្លងផ្លឹងចាំស្ដាប់គេនឹងសធាចូលចិត្តជឿណាហើយបើវិតកៈវិញកៅពួកកៅវិតកៈវិតកៈចរិតហ្នឹង វិតកៈនឹងគិតច្រើនយើងស្ដាប់នៅគាត់និយាយទៅហើយមុខមិនសូវស្រស់ទេយើងឈឹមនឹងគិតច្រើនហើយអង្គុយកណាយើងឈឹមตัวตะตะแกปัดเนี่ยมาเราเองก็เชิญนกมันนะហើយបើពុទ្ធិវិញដេញដោលច្រើន ដេញដល់ច្រើនណាស់នឹងពុទ្ធាហើយហើយបើពួកមោហៈវិញរួចអស់ហើយមិនអញ្ចឹង6ណាទៀតណារៀបជាទោសៈមោហៈសធាវិតកៈពុទ្ធិអញ្ចឹងកម្មដ្ឋានមាន35កម្មដ្ឋានឯងយកមកផ្សំនេះក្នុងនេះមាននេះយើងយើងបរៀនមានពីរបែបឲ្យតតតទៅអាចារ្យគេហ៎រៀនមួយប្រកាន់កម្មដ្ឋានរៀនមួយទៀតអត់ប្រកាន់បានទេគឺមើលអធិស្ស្រ័យ តាមដានចរិតមកទៅដាក់កម្មដ្ឋាននឹងយើងព្រមទៅផងបើចឹងតាមដានចរិតគាត់ហ្នឹងដល់តាមដានចរិតឃើញហើយបានយកកម្មដ្ឋានមកដាក់រៀបគេអសព10កាយកតាសតិ1ឃើញទេទោសៈព្រមវិហារធម៌មិញពី3មិញត្រូវ4បរិយើងរៀនដើម្បីមេត្តាករុណាមុតានឹងគឺលឿងកំហំសមោហៈអនាបាតសេនឹងវិតកៈពុទ្ធិ និរណន្តេឧបតមន្តេអាហារេបដិកោសញ្ញត្តិចិត្តកម្មដ្ឋានសទ្ធាចរិតវធានទេធម្មន្តេសង្ឃានទេសីឡានទេចាក់ជានទេទេវតានទេ6នេះចាំយើងបង្រៀនមានចំហពីរទីមួយគឺកំណត់កម្មដ្ឋានមួយឲ្យឲ្យឲ្យជាចំបើទាំងអស់ដល់គ្នាទៅជាប់ប្រមាណធ្លាក់ប្រមាណយើងត្រូវរៀនមួយទៀតពីនិតទៅតាមចរិត អត្តជាស័យសង្កេតមើលលក្ខណៈមនុស្សនឹងស្អីដល់យើងនិយាយយូរទៅស្គាល់ស្គាល់មនុស្សស្គាល់ចិត្តមនុស្សយើងសម្គាល់និយាយយូរទៅមានទេពតោវិជាស្គាល់ចិត្តមនុស្សស្ដាប់បានទេបងហ៎បច្ចការអាចារ្យកម្មដ្ឋានច្រើនមានការសង្កេតច្រើនមាន ការស្រាវជ្រាវច្រើន ឲ្យកម្មដ្ឋានខុសរត់ឃើញឯងចាំខ្ញុំកណាតំនេះនៅក្នុងនេះសរសេរដែរទៀតសេរដែរកោសសរីបុតនឹងសេរកូនសិស្សសរីបុតនឹងលោកស្អាតណាហើយដល់ពេល9ទៅរៀនកម្មដ្ឋានទៅលោកមើលទៅឃើញថារិយចរិតហើយព្រោះចូលចិត្តស្អាតអញ្ចឹងដាក់អសពដល់យើងអសពយើងអត់ចេះ ចិត្តនឹងវាវាអត់មានសង្វេងចិត្តនឹងវាអត់មានស្ងប់ចិត្តចេះកទិះកតេងរៀនក៏ទៅសរីបុតពង្រៀនដល់3លើកទៅមួយអបខែតំណែងយ៉ាងម៉េចក៏មិនចេះទាល់សក់នេះអញ្ចឹងយកទៅស្វែងព្រះព្រះលោកខនកលេឃើញផ្លែនលោកមាន មានមើលចរិតឯណាលេងអព្យាស្រ័យដែលធ្លាប់សន្សំពីអតីតជាតិមក ចរិតលេងបច្ចុប្បន្នណាអធិស្ស្រ័យសុខវិនិវាសេនេះការសន្សំពីអតីតជាតិមកនេះសរីបុត្រនេះកូនសិស្សរបស់ព្រះអង្គរបស់ទៀតរបស់សរីបុត្រឯនេះជាវិស័យរបស់ពុទ្ធសាវកទៅមួយទេឯងទីទៀតណានឹងឃើញកូនសិស្សឯងបានវារហັດផលក្នុងពេលខាងចុងឯគាត់ នៅក្នុងថ្ងៃនេះបងលោកមើលទៅឃើញគាត់នឹងស្លត់សន្សំពណ៌ក្រហម500ទៀតហើយហើយករៃបត់ឲ្យគិតតែមើលខ្មោចហើយខ្មោចមិនចូលចិត្តសោះពោះជើងមាស500ទៀតហើយមើលតែមាសហ្នឹងពេញចិត្តតែមាសហ្នឹងអញ្ចឹងព្រះអង្គលោកនិមិត្តផ្កាឈ្មោះខ្វាប្រប៉ុនកង់រត់ក្រហមឈិលនេះទៅខោចូលយកផ្កាឈុំទៅនោះទៅវាខ្វាច់ ក្បែរមាត់បឹងដាក់ឲ្យទៅដល់ដាក់ដាក់ឲ្យអង្គុយសន្លឹងហើយនៅគ្រាន់ទៅដល់ដាក់ឡើងក្រហមឆិលមើលទៅស្រួលបើកភ្នែកទៅវិចភ្នែកទៅបើកភ្នែកទៅវិចភ្នែក500ជាតិហើយគ្រាន់តែឃើញហ្នឹងដាក់ទៅសឹមហ្មងស្រួលបដ ாய் នេះអធិស្ស្រ័យនេះសាអធិស្ស្រ័យណាមិនតាមចរិតទេនេះអធិស្ស្រ័យសសានិស័យដែលឆ្លត់សន្សំវាទៅទៅជិនមកណា ចរិតគឺជាធម៌ផុសផលដែលកើតឡើងក្នុងបច្ចុប្បន្នស្ដាប់ស្ទាល់នេះនេះកលេសផុសផលនេះអធិស្រ័យជាកុសលធម៌ដែលខ្លួនសំមកគាត់ណាលំបាកឡើងបិចប្រាប់ចូលដល់ចតុតឈានឆ្លងកាត់បឋមឈានទុរិយឈានតរិយឈានចតុតឈានឈានឈានកៃឡង់កឡំទៅប្រែថាអ្នកលេងឈានព្រះលោកមើលទៅអូគេដល់ចតុតឈានហើយតា ហើយចតវិខូននេះអាចតោងទាញយកត្រៃលក្ខខ្លួនឯងបានទេអត់ទៅមួយសบายជាតិជាប់ឈានបណ្ដោយកំពុងអត់មិនចឹងចូលឈានព្រះអង្គលោកនិមិត្តខ្វាក់ការឈប់ទ្រោមចុះទ្រោមលីងក្រៀមអស់បើផ្នែកឡើងហីមិនមិនស្រស់រងាឥឡូវទ្រោមមកហើយបានតែប៉ុណ្ណឹងនេះ ដែលមានសិលវិសុទ្ធចិត្តវិសុទ្ធនៅខាងក្នុងនេះពីដើមមកមើលឃើញយ៉ាងណាតែវាអត់កើតបញ្ញាដល់មានសិលស្អាតចិត្តស្អាតវានៅខាងក្នុងចិត្តនេះក៏នៅឃើញអោនៅអនុបាទនកសង្ខារជារបស់បាយជាជារបស់សោះសូនកើតឡើងហើយរលត់ទៅវិញសំបីរបស់នេះកើតឡើងហើយរលត់ទៅវិញចុះសម្រំបីបើរាងកាយនេះជាឧបាទនកសង្ខារ នឹងតាំងនៅដូចមិនបានទៅតែកាលហើយទៅវិញប្រឡេកមើលបងបងសុខៀមគ្រាន់តែប៉ុណ្ណឹងកើតឧត្តយពយានុបស្សនាញាណកើតភាំងជានុបស្សនាញាណចូលទៅក្នុងវិបស្សនាញាណទាំង9ចិត្តឡើងផ្លិតផ្លិតផ្លិតផ្លិតផ្លិតអរហត្តផលព្រាមកាត់កលេសតណ្ហាដាច់ថ្មោលពេលនឹងតែម្ដងដាប់តនេះមើលដល់ប្រាំងមកផ្លែតោះហើយចាន31ចរិតនឹងអស់ប្រហែលខែហើយគាត់សម្ដែងធោះ អញ្ចឹងវិធីបង្រៀនអញ្ចឹងអញ្ចឹងបានឥឡូវនេះខ្ញុំកណាអាត្មានឹងប្រាប់ពលឹកគឺកែលោបើទៅមិនបានជ្រៅសពគ្រប់ទៅ យើងឲ្យ កម្មដ្ឋានណាមួយចម្រើនហើយតាមមើលវាសនាយេតាមមើលវាសនាឥឡូវយកអាណាបានទេកម្មដ្ឋានមួយ ចម្រើនធ្វើយកវាសនាយោគីខ្លះចម្រើនអាណាបាបាន ត្រឹមអាណាបាទេ យោគីខ្លះចម្រើនណាបាបានសតិនផងយោគីខ្លះចម្រើនណាបាបានអសផងយោគីខ្លះចម្រើនណាបាបានអការៈផងដល់ស្ទាល់ទេបងនេះនេះអធិស្ស្រ័យនេះគ្រឿងសតសន្សំមកហើយនេះស្័យរបស់យោគីហើយបើគ្រូរៀនហ្នឹងព្រោះយើងអត់សពបញ្ញុពុទ្ធដូចព្រះទេត្រូវកត់សម្គាល់ហ្នឹងអើបើអង្គណាលោកមានគេហៅចោតោបរិជាមអីទេលោកមានញៀនទេណា គឺថាលោកអាចដឹងថាព្រះអង្គធ្លាប់សាងឲ្យពីអតីតជាតិមកលោកឲ្យកម្មដ្ឋានឲ្យត្រូវមកហើយចុះវាយើងអត់មានហ្នឹងប្រវត្តិធម៌មានបសនាមានអីអត់ទេអត់ទៅទេយ៉ាអយកពីដែលជំនអនាបាឲ្យបានត្រឹមអនាបាមួយនឹងឧបនិស្ស័យឲ្យស្លត់សន្សំពីអតីតជាតិមកនឹងហើមចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងយូរយូរស្ងប់ណាទេណា ស្ងប់ឈឹងនៅនឹងហ្មងអានឹងគេហៅនិស័យត្រង់នៅក្នុងហ្មងមួយទៀតអត់ទេចេញដឹងចូលដឹងចេញដឹងចូលដល់សត្វរលឹកខ្វាភ្លឺចាស់ឃើញវងសិនមកមកហើយតែឃើញអញ្ចឹងឯងមើលហើយនឹងអាចារ្យត្រូវដឹងទៅចាំចាំទៅដឹងចាំថាវាសនារបស់គេឆ្លោះចម្រើនកសិនរួចហើយជាអតីតជាតិមក នេះអញ្ចឹងចាប់ឲ្យជាប់ពីព្រោះកម្មដ្ឋានណាក៏ដោយឲ្យទៅរូបជាតិទាំងអស់ដាច់ខាតគឺឆ្លងកាត់ចោតមុនតកោតអស់គ្រាន់តែអត់ដឹងតាប់ទាត់ទេនេះដែលយើងចម្រើនកសិនចម្រើនអសោចម្រើនអីហ្នឹងខ្យល់បួនតកោហ្នឹងកើតទាំងអស់ហើយបានយើងអត់ដឹងខ្យល់ស្លាប់ហ្នឹងមានដូចគ្នាទាំងអស់ចម្រើន កសិនហ្នឹងតម្រាំនឹងឃើញពលឺហ្នឹងកើតខ្យល់ស្លាប់រួចហើយចម្រើនអសពហ្នឹងតម្រាំឃើញអសព10ហ្នឹងកើតខ្យល់ស្លាប់រួចទៅហើយ ចំបើកាយកតាសសេតម្រាំឃើញអាការៈទាំង32កើតចោលស្លាប់ហើយយើងអត់ដឹងឡើយមើលសក់សក់សក់សក់សក់សក់មូលទៅមូលទៅមូលទៅមូលទៅអាខាងក្នុងខ្យល់ចុះឡើងអត់ដឹងទេឡើងឡើងឡើងតឹងតឹងតឹងតឹងពេលតឹងមើលឃើញល្ងឹតក្នុងខំប្រឹងបរកម្មយូរយូរយូរសតលូខ្វះឃ្លីរបស់ខ្យល់ឃ្លីរបស់ហើយនេះខ្យល់បុណកោប្រមូលទៅស្លាប់ទៅទាំងអស់ អញ្ចឹងកម្មដ្ឋានទាំងអស់ឲ្យចម្រើននៅក្នុងលក្ខណៈឧបចារសមាធិឬអបនាសមាធិដាច់ខាតគឺត្រូវឆ្លងកាត់ខ្យល់បុណកោទាំងអស់ខ្យល់បុណកោជាជាសភាពទៀតជាងគេទាំងអស់ដែលសម្រាប់ឆ្លងកាត់ដងវិថីរបស់កម្មដ្ឋានដទៃនឹងខ្យល់ស្លាប់ទាំងអស់ព្រោះអត់ដឹងទី1ទី2ទី3ទី4អីអញ្ចឹងចំណាំមកទៅចំណាំប្រំណាបើចម្រើនចម្រើនទៅឃើញអសពដឹងអធិស្ឋានគេមួយទៅហើយ នៅពេលណាយើងបង្រៀនអាណាបាសេនេះចប់ណាស្គាល់ធម៌កងចលទី1ទី2ទី3ទី4ស្ងប់ខ្យល់អត់ខ្យល់កើតអស់ហើយរៀនតទៅទៀតចាប់អសពបណ្ដោយព្រោះនិស័យគេមានហើយអសពមកនេះយើងត្រូវចេះស្វែងរកដែលខ្លួនយើងយកប្រាជ្ញាប្រើគាត់នឹងដល់ទៅជំនឿអសពឃើញឡើយគាត់ស្ងប់ជាមនឹកអសពផ្លែតមកធម្មចោអធិស្ស្រ័យសត្វសន្សំទុកមកហើយ អធិស្ឋានស្គាល់ទេមានស្អីគេឆន្ទៈដែលត្រត់ចូលចំពាក់ក្នុងការមុតហើយយកមកជាមួយអញ្ចឹងឧបនិស្ស័យនៃវត្ថុចង់ការចម្រើនចម្រើនដង្ហើមចេញដង្ហើមចូលចម្រើនអញ្ចឹងស្បតលោកនេះអាយះខ្វោកដោយដោយថ្ងៃទៅទៅសេ7លោកយាយណាមនេះចម្រើនចម្រើនចម្រើនចម្រើនស្រាប់តែអាយះខ្លួនគាត់ខ្វោក ទៅខាងក្នុងវាសិបវៀននឹងស្លាប់ចម្រើនកាយកតាសតិអញ្ចឹងដល់ពីអនាបាហ៊ានផលហ្នឹងមកដាក់ព្រាមអញ្ចឹងគ្រូត្រូវចាំកូនសិស្សឲ្យគេចម្រើនផលកម្មដ្ឋានត្រូវមានសភៅកត់កូនសិស្សនេះស្លាប់ឃើញស្អីញឹងញយជាងគេកត់ទុកនឹងបានគ្រូនឹងឆ្លាតបានសវលសការៈបន្តិចនៅតើនេះបកាវិញ្ញាណគេគេមិនចូលចិត្តតែគេមិនចូលចិត្តគេមិនជូនមិនអញ្ចឹង យើងសការៈបានមកពីគេចូលចិត្តហ្នឹងយើងមិនហៅទៀតបានគេចូលចិត្តគេថាអើយលោកគ្រូយើងប្រសពណាចេះប្រយ័នណាណាកូនណាឯងមើលគិតគ្រូណាលោកគ្រូអាលោកគ្រូអញអើយហេងសើហេងសើ100ដុល្លារអញ្ចឹងទៅដែរព្រោះអីព្រោះសេចក្តីសរសើរនឹងលៀបសការៈកើតអំពីអចាប្រសពយល់ទេ គឺអភ្លេចទេដូចព្រះអញ្ចឹងណាដែលព្រះលោកមានពលាមថាអរហង្គសម្មាសម្ពុទ្ធោវិជាចនសម្បណ្ណមកព្រះអង្គចេះអីលោកចេះបង្ហាញកលែងបប្រតិបត្តិធម៌កលែងឃើញធម៌ត្រាស់ដឹងធម៌មកឡើយគេដាច់ខាតត្រូវនមស្ការហើយព្រះសម្បត្តិធ្វើតែធ្វើចការណាពហិយក៏មានគាត់ពរៀនមកទាំងអស់ណាស្អីក៏មានដែរមិនចឹងស្វ័យសាសនាពេញវាពលុះដាច់ដាច់ពំវិសាធ្វើពហិយធ្វើវត្តប្រគៀននឹងជាមួយអង្គទលីឈឿមរំណា ណាធ្វើធ្វើតាមព្រះអង្គជាងកុំកុំគិតថាអញឡប់ទៅវិញគិតធ្វើសេដ្ឋកិច្ចណាប្រយ័ត្នណាប្រយ័ត្នឡប់មានវិញ្ញាណសេដ្ឋកិច្ចឯណាវប្បធម៌មកចូលណាគិតដល់ធ្វើសេដ្ឋកិច្ចដើម្បីអីដើម្បីបានលុយបានកាយយកមកធ្វើពហិធ្វើកត់ខុសទេអត់ត្រូវទេដើរខុសផ្លូវប្រសាមពុទ្ធនេះអញ្ចឹងលក្ខណ្ឌណាដែលខុសគឺកំណើកំណើណាកំណើ ព្រោះវាមិនមែនជាសមណៈមិនមែនជាសមណៈបរិបត្តិយល់ទេគិតណាគិតទៅរឿងខនោះវាប្រកាសទៅរបស់ទាំងអស់នឹងមកទេកុំកុំទៅរវល់អញ្ចឹងឯងអាព្រះអង្គកឡាត់ប៉ិតណាដូចកចេះហ្នឹងដូចខែកចេះអឺភ្នំរបុកអអាចារ្យគុំខិនពីដើមហ្នឹងលោកទៅធ្វើសេដ្ឋកិច្ចអីនៅកំពូលភ្នំនោះប៉ុន្តែសួរថាវិហារគាត់ទាំងអស់សុទ្ធថ្ម នៅលើកំពូលភ្នំទាំងអស់អ្នកស្រុកសត្វស្គីលីស្គីលីហែកឡើងអស់មកស្អីដោយសារឈឺព្រះអង្គប្រសពបរហាញធေါ်បើយល់ធေါ်ទៅគេជឿគេចឹងនឹងនឹងយល់ទេចឹងនេះខំសំវិញ្ញាណាណានេះយល់មកកែចឹងនឹងប្រាប់ពលឺវិញ្ញាណគេឲ្យយល់ប្រាប់ប្រាប់ពលឺឲ្យឲ្យយល់រឿងហ្នឹងអស់ ចម្រើនចម្រើនចម្រើនណាប៉ានចឹងចេញកសិនចេញពលឺខ្វាក់ពលឺនឹងកសិនហើយព្រះអង្គតាប់ស្ទាល់នេះពលឺទាំងអស់វងមូលវងមូលឲ្យចេញមកផ្ួយក៏ដោយសិតដល់កសិនទាំងអស់ទៀតពលឺនឹងគឺសិតតែកើតមកពីកសិនទេកសិនជាហេតុជាបច្ច័យទេដល់ចឹងព្រះអង្គធ្វើចំណាំទៅកុំថាមិនគាត់ចម្រើនខ្យល់ណាឲ្យស្គាល់ខ្យល់ហ្នឹងឲ្យតែចាប់ទៅរុញកសិនដាក់ផ្លែតាប់ស្ទាល់នេះព្រោះអត់ជាស្រ័យនេះឆន្ទៈ ចិត្តវិញ្ញាណគេនេះវិញ្ញាណគេដែលគេសជាតិវាច្រើនដងមកហើយហ្នឹងវិញ្ញាណហ្នឹងមិនមែនវិញ្ញាណហ្នឹងមកពីណាទេព្រះអង្គបច្ចុប្បន្នកើនពីអតីតយល់ទេអញ្ចឹងដោយតែស្រូវអញ្ចឹងនៅស្រូវអត់មានទៅណាទេស្រូវឆ្នាំនេះមកស្រូវឆ្នាំមុនតែស្រូវឆ្នាំមុនមិនមែនស្រូវឆ្នាំនេះស្រូវឆ្នាំនេះមិនមែនស្រូវឆ្នាំមុនប៉ុន្តែស្រូវឆ្នាំហ្នឹងកើតពីឆ្នាំមុនជឿទេហ៎ យ៉ាងណាមិញវិញ្ញាណឥឡូវមិនមែនវិញ្ញាណមុនទេវិញ្ញាណមុនរត់បានហើយវិញ្ញាណមុនក៏មិនមែនវិញ្ញាណនេះដែរប៉ុន្តែវិញ្ញាណនឹងកើតវិញ្ញាណនោះប្រកបជាវិញ្ញាណនោះគ្មានវិញ្ញាណនេះទេស្ដាប់គាត់ទេណាអញ្ចឹងហើយវិញ្ញាណពីចៈពីចឹងវិញ្ញាណជាពូជវិញ្ញាណជាពូជរូបចេះតែប្រែប្រួលវិញ្ញាណចេះល្អលទៅមុខរហូតមិនចេះវិលក្រោយហើយការសន្សំបារមីមួយជាតិបន្តិចមួយជាតិបន្តិចវាទៅដកនៅក្នុងវិញ្ញាណទាំងអស់ស្ដាប់តើណាព្រោះវិញ្ញាណនៅតែវិញ្ញាណអញ្ចឹងយកមកផ្ទុកក្នុងនឹងរហូត មួយជាតិបន្តិចមួយជាតិបន្តិចមួយជាតិបន្តិចរហូតដល់គេប្រើពាក្យមួយគេហៅនិស័យចាស់ខ្លានិស័យចាស់ខ្លាអញ្ចឹងនៅក្នុងសង្សារវត្តព្រះអង្គធ្លាប់ចម្រើនកម្មដ្ឋាននៅក្នុងសំណាក់គ្រូខ្លះអសពសំណាក់គ្រូខ្លះក៏សិនសំណាក់គ្រូខ្លះអនុស្ទេសំណាក់គ្រូខ្លះព្រមវិហារក្នុងជាតិណាមួយមួយណា បើទុកជាចម្រើនខុសអធិស្ស្រ័យឧបនិស្ស័យអតីតជាក៏ដោយក៏នឹងបានពូជទៅក្នុងអនាគតជាតិដែរ10តាន់នេះបងដោយជាតិនឹងព្រះអង្គមិនដែលធ្វើកម្មផលទេបងមកចម្រើនកតិននឹងចាប់ចាំ7ឆ្នាំទៅមកកើតពលិបានបារមីអីក៏អត់ដល់ទៅជាតិក្រោយទៅជាអាចារ្យនេះក៏អត់ជាកសិនក៏ជាអសុំខត់ជាស្រីព្រះអង្គបាត់ហើយបើនៅតែផឹងយិនអញ្ចឹងចង់ចាស់អញ្ចឹងចម្រើនអសុំចម្រើនយូរអត់ទាំងបានឃើញអសុំខ្លះ អញ្ចឹងកើតនៅស្វែងមួយទៀតយេអញ្ចឹងគ្រប់ទៅជាតិយូរកម្មដ្ឋានទាំង30 40ហ្នឹងព្រះអង្គធ្លាប់មានពូជទាំងអស់រៀនបានចេះទាំងអស់គ្រប់ទៅកម្មដ្ឋានពូពួយអតីតស្លាប់មកគ្រប់ទៅគ្រឿងទាំងអស់ហើយអញ្ចឹងយើងគ្រាន់មកតឡែមដូចសឡកកោអញ្ចឹងណាបន្លែក៏មានត្រីក៏មានកលីងក៏មានលឹកត្រីក៏មានស្អីក៏មានអស់គ្រាន់តែឡើងមកដល់ស្លោផ្លេផ្លេមានរបស់វាមានអស់ទៅហើយយ៉ាងណាមិញវិញ្ញាណរបស់ព្រះអង្គនេះវាគ្រប់គ្រាន់ហើយគេឲ្យជីវិតកម្មដ្ឋានអីមួយក៏ចេញហ្នឹងណា អញ្ចឹងបានបុរាណបុរាណពីដើមមកទៀតបុរាណបុរាណពីដើមហ្នឹងមានអត់គេចេះនឹងមួយប៉ុន្តែគាត់មិនចេះកាត់កម្មហាយល់ទេយកតែពុទ្ធោបុរាណមិនដឹងក៏យកពុទ្ធោមកពុទ្ធោពុទ្ធោពុទ្ធោយកនឹងមកជាងការយកអរហង្គតកម្មដ្ឋានពីរនេះយកពុទ្ធោច្រើនយកអរហង្គយកកម្មមាន សម្មាអរហង្គ នេះពីដើមទៅដើមមកនោះយកកម្មដ្ឋានមកអង្គុយបរកម្មអញ្ចឹងទៅឃើញអសពឃើញស្អីចេះទៅអញ្ចឹងទៅអត់ចេះកាត់គ្រាន់តែអត់ចេះកាត់ទេបើបានតែចេះកាត់មួយទៀតល្អមែនទេអត់ចេះកាត់មិនអត់ចេះកាត់ថាបើចម្រើនពុទ្ធធម៌នឹងតើកម្មដ្ឋានណានឹងអត់ចេះកាត់ពុទ្ធធម៌នឹងកម្មដ្ឋាននឹងដាច់ទេយកពុទ្ធធម៌ទៅប្រើជាមួយអសពយកពុទ្ធធម៌ទៅប្រើជាមួយកសិន យកពុទ្ធូចទៅប្រើជាមួយនឹងកម្មដ្ឋានអសេទាំងអស់អសេះកាត់មកអញ្ចឹងវាចលោកចលប់គ្នាទាំងអស់អសេះកាត់បើសិនជាចេះកាត់ចម្រើនពុទ្ធូឃើញអសពប្រាប់ថាសុខសិនយល់ទេទុកអសពសិននេះចម្រើនពុទ្ធូកើតបៃតេកើតបតិធីកើតសុខៈកើតសមាធិចិត្តនឹងនៅសធាវុនមកក្នុងកម្មដ្ឋានហើយបកទៅចម្រើនអសពផ្លែលះបងពុទ្ធូចម្រើនអសពចេះកាត់កម្មដ្ឋាន ហ្នឹងធម្មចានហ្នឹងដែលធ្លាប់ធ្វើគ្រូបុរាណហ្នឹងរៀនរៀនកាត់កម្មដ្ឋានបងដើម្បីកម្មដ្ឋានទាំងអស់ហ្នឹងកាត់ដាច់ទិញមកគ្នាស្រឹមថេងហើយកុំឲ្យច្រឡំអារម្មណ៍កុំឲ្យច្រឡំគួចចោយើងខំពីព្រះអង្គចម្រើនអាណាបាទេចេញអសពទេបុរាណបដាចម្រើនពុទ្ធោចេញអសពដូចតែគ្នាហ្នឹងមកអំពីថាមកអំពីអធិស្ឋានការសន្សំហ្នឹងប៉ុន្តែគ្រាន់ណាលោកគ្រូអត់ចេះកាត់កម្មដ្ឋានអត់ចេះតម្រង់កម្មដ្ឋាន ដែលខុសមានរត់ត្រូវចេញចូលចេញចូលចេញចូល តាមប៉ុណ្្នឹងឯងអញ្ចឹងងាយគឺថាលោកអាចារ្យដែលធ្លាប់ធ្វើកម្មដ្ឋានពីដើមបដើមមកងាយព្រួយព្រោះអីអីនៅក្នុងហ្នឹងយកមកដល់តម្រងបន្តិចបន្តិចទៅបាត់ត្រង់ផ្លឹងមានប្របាយអត់ផងពួកគ្រឿងគេផ្សំឲ្យគាត់ឯងយកមកស្លណារបស់គេយើងស្រេចហើយគាត់យកមកតឡើងយកមកស្លណាប៉ុន្តែតើចេះស្លបើមិនចេះស្លស៊ីមិនឆ្ងាញ់ទេតើតើទេតាមចេះស្លទេ មិនស្រួលអញថាខ្លោកកោទេដល់តែយូរយូរប្រហើក៏មិនប្រហើស្អីមិនយើងចង់ស្អោបបន្តិចណាអានឹងចឹងដូចគ្នាអញ្ចឹងនេះលោកយាយលោកតា ច្រើន ចេះច្រើនអនាបាស័យពុឈិនរកកាយានបស្សនទេវតាបើបើសិនជំនន់អនាបាអញ្ចឹងទៅអត់កើតឯកើតតែខ្យល់4នគរអញ្ចឹងទៅក៏4នគរអញ្ចឹងទៅដល់ចាប់ទៅរៀនកម្មដ្ឋានអស័យ ហើយបើសិនជាចម្រើនចឹងហើយខោរសពប្រាប់គាត់ឲ្យឈប់ឲ្យឈប់អសពសិនចម្រើននេះសិនចប់ពីព្រោះកណាចាញ់អសពខ្យល់បុណកោនឹងរៀនចេះហើយព្រោះលំអានខ្យល់មានហើយបើឃើញប្រសិនខ្យល់បុណកោនឹងចេះហើយទុកសិនទៅចាំរៀនឲ្យចប់ដល់រំវិញដូចនេះកាយកតាសតិក៏អញ្ចឹងដូចនេះ ព្រោះខ្យល់ស្លាប់កាលណាចិត្តឡើងកាន់ឧបចារសមាធិហើយត្រូវកើតខ្យល់កងខ្យល់ស្លាប់ទាំងអស់អត់មានជៀសរួចទេនឹងកហមរណៈទុកដោយកំណត់ដឹង នៅខ្យល់ស្លាប់ដូចគ្នាទាំងអស់ណែចេះចឹងវិធីបង្រៀនកម្មដ្ឋានចេះបរៀននៅប៉ុណ្ណឹងហ៎អើបងមករៀននឹងយល់ខ្លះទេណានេះចិត្តចំយើងនេះសមមួយថ្ងៃទៀតដៃនេះអស់ហើយខ្ញុំកណាអត់មានអ្នកលៀងទេយកកាពីន ឥឡូវនិយាយអំពីបញ្ហាមួយគេហៅជាប់ខ្ចប់នេះជាប់ខ្ចប់ហ្នឹងឯងមុនបញ្យលមកសាដែរបើលើបញ្យលបញ្យលថែមទៀតដែលយើងប្រើតែពាក្យតែជាប់ខ្ចល់ជាប់ខ្ចល់ហ្នឹងណាមានលក្ខណៈពីរមួយជាប់នឹងខ្ចល់ទុកវេទនា មួយនឹងជាប់ខ្ចល់ស្ងប់ដល់តនេះ ទុកវេទនាបោកខ្ញុំលាដៃក៏មួយលាជើងក៏មួយដោយព្រះអង្គធ្លាប់តែឃើញចម្រើននៅស្រែអំបិលអង្គខ្លះយ៉ាងម៉េចប្រវល់ប្រកេះក៏មានអង្គខ្លះលូតឲ្យឡើងវិលក៏មានអង្គខ្លះឈើឈើឈើឈើអង្គខ្លះញាក់ញាក់ញាក់ញាក់ឃើញអញ្ចឹងណាយាយយាយសធាចរិតខ្មោចចូលហើយ អារម្មណ៍ហ្នឹងគឺឲ្យតែឃើញអញ្ចឹងអត់ទៅណាទេគឺបាញ់ទៅរកខ្មោចហ្មងនឹងមិនគាត់ទេហើយហើយតាមធួលហ្នឹងអាចារ្យកម្មដ្ឋានចាញ់ជ្រាបយាយហើយចាញ់ជ្រាបហ៎មកទៅ ឃើញអញ្ចឹងបានទេខ្មៅចូលហើយតែមិនសួនហ្នឹងលោកចារចាឃើញអញ្ចឹងសធាយើងទុនដែរបញ្ញាមិនទៅជ្រៅខ្លាចយីមែនបីហាជួយសូករណីទេអាឲ្យខ្មៅចេញអាចារ្យក៏ថាខ្មៅចូលដែរហើយចារខ្លះសំសួរទៅទៅជួយអែលជួយទប់អាតញ្ញាខ្លះសកត់ដែរយកមែនតើមើល យូរយូរដល់ស្ងប់មែនគេស្ងប់បាត់ហើយខ្មោចចេញណាគ្មានខ្មោចណាចូលទេទី1យោគីវិចរអង្គុយអត់ត្រូវទី1អង្គុយដកខ្សត់ដល់អង្គុយដកខ្សត់ដល់ខ្សត់វាឡើងមកដល់ទុបជាប់លក្ខណៈទី1អង្គុយត្រូវលក្ខណៈទី2ទី2ដល់ពេលខ្សត់ឡើងមកទុបចងខ្សត់ទុកអត់ព្រមលេខដូចថាដាក់ចិត្តមកចម្រើនណា ពីទ្រូងពីពោះចាញ់ដឹងចូលដឹងទៅខ្ចោលឡើងមកខ្លាចស្លាប់ទប់ងក់នៅនឹងតែទប់ងក់ខ្ចោលវាជះឡើងចេះទប់ទប់ងក់ត្រូវតែហើបហើយ ហើយតែហើបប្រឹងប្រឹងហើយកវីហើយអាកវីវិលហើយយើងមើលទៅឃើញអាក្រាក់ដូចជាខ្មោចចូលខ្យល់ទាំងអស់គេហៅវិការៈរបស់ខ្យល់ឬក៏វឹកបការៈរបស់ខ្យល់ អត់ស្អីទេអញ្ចឹងគឺវិធីដោះប្រាមថាកុំឲ្យជាប់ងាយទេព្រះអង្គបរៀនកូនសិស្សទីមួយសំខាន់គឺឲ្យរៀនអង្គុយស្ដាប់តើណារៀនអង្គុយត្រូវចាប់ដៃចាប់ជើងហ្មងអង្គុយអង្គុយដកចកេះនៅប៉ុណ្ណឹងឯងវិធីហាត់កុំឲ្យជាប់ គឺវិធីអង្គុយទៅប្រហាត់កូនសិស្សនៅតែប្រឹងរហូតបើងោកទៅមុខប្រាប់ឲ្យស្ទប់កុំឲ្យទៅ មិនទាន់កើតធរឲ្យយកឲ្យកើតអង្គុយមុនហើយក្រោយទប់មកទៅងាកអញ្ចេះទប់ងាកអញ្ចេះទប់ងាកទៅណាក៏ទៅនៅតែប៉ុណ្ណឹងរហូតហាត់ឲ្យអង្គុយតាំងពីអង្គុយកំពុងអង្គុយរហូតដល់ដាក់នៅប៉ុណ្ណឹងនឹងវិធីទី110តនេះដើម្បីកុំឲ្យជួបវិធីទី2យើងត្រានបង្រៀនថាឲ្យប្រមូលចិត្តដាក់ក្នុងទ្រូងនឹកដង្ហើមក្នុងទ្រូងនឹងពោះមិនអញ្ចឹងបង្រៀនអញ្ចឹងមែនទេ ណាអញ្ចឹងដល់ពេលចម្រើនអញ្ចឹងអាហ្នឹងអាគេហៅថាទី1ណាដល់ពេលខ្យល់ឡើងហើយទៅប្រាប់ថាបដ ாய் លេងហ្មងលេងបញ្យល់កូនសិស្សហ្នឹងឲ្យយល់ថាអាហ្នឹងដបងដៃឯងដឹកក្នុងទ្រូងក្នុងពោះដល់ពេលខ្យល់វាឡើងត្រឹបត្រឹបម្ដងកកហើយកុំទប់កុំព្រឹងសង្កត់ត្រូវលេងបដ ாய் អស់លេងខ្យល់ទៅខ្យល់ហ្នឹងឡើងសឹបសឹបទៅទៅប្រហើយឆ្លៀតបាត់ស្ងប់ឈឹងបងស្ងប់ឈឹងមកស្ងប់ឈឹង ខំហើយអត់ចេះជាប់ទេតែបោតបាត់ពួកខ្យល់នឹងកណានឡើងសឹបសឹបសឹបសឹបសឹបនោះពួកខ្យល់កណានឡើងអត់មានតាក់ទេតែអង្គុយត្រង់ហើយដងដងខ្លួនត្រង់ហើយខ្យល់នឹងឡើងត្រង់ខ្យល់នឹងគួចទេវិលចឹងវិលវិលវិលវិលវិលវិលឡើងប្រយតបាត់អត់ចេះជាប់ទេมันស្លាប់ទេណាมันស្លាប់ទេហើយតែខ្លាចស្លាប់ទប់ ហើយទៅទប់ឆក់ឆក់ឈើឡើយទាញហើយណាហើយលោកដែលស្រែកហ៊ូហ៊ូហ៊ូហ៊ូហ៊ូមិនមែនដឹងទេខ្លាចព្រឹងទប់ព្រឹងទប់តស្រែកអញ្ចឹងបើយើងជួលសភាពអញ្ចឹងគ្រូទាំងឡាយគិតម៉េចឥឡូវកូនសិស្សវងអង្គុយវិលវិលកទេឡង់ហ៎ មិនកុំប៉ះតាយកដៃទៅប៉ះគ្រាន់តែប៉ះអញ្ចឹងគ្រាន់តែប៉ះអញ្ចឹងសតិនឹងចេញចាក់ធរនឹងបាល់ធ្លាក់ខ្សាក់ងាប់បាត់អត់ធម្មតាអត់កើតធរទេបានន័យថាទៅទប់នឹងដូចទៅបញ្ញាក់អញ្ចឹងយល់ទេព្រោះកំពុងតែជាប់អញ្ចឹងដល់កំពុងជាប់យើងទៅប៉ះអញ្ចឹងទៅអានេះវិញ្ញាណរបស់កូនសិនហ្នឹងវាងាកមករកដៃបានហើយគេចេញមកខ្យល់ធ្លាក់ខ្សាក់អស់ អញ្ចឹងធ្វើធរនឹងអត់ទៅមុខទេអត់ទៅបាន ទេព្រោះយើងរវល់តែប៉ះរវល់តែកាន់ប៉ះកាន់ប៉ះកាន់អញ្ចឹងធ្លាក់អស់ហើយធ្លាក់អស់ថាបាត់បាត់ឋាននេះឆ្លងផុតតាមការពិតថយក្រោយដល់តនេះថយក្រោយទៅដំណើរថយក្រោយថយក្រោយទីទូថយក្រោយអត់ទៅមុខវិញវិធីជួស្ដាបើឃើញអញ្ចឹងវាទៅ នៅក្បែរទៅប្រាប់ស្នមស្នមព្រះអង្គទុកកាយប្រាប់ព្រះអង្គលេងលេងលេងលេងចោលចោលព្រះអង្គតាមចោលចោលឡើងទៅដល់ណាឡើងតាមហ្នឹងគាត់ណាប្រាប់ហ្នឹងលូលឺមានអាចារ្យនៅក្បែរអាងក៏ដោយអញ្ចឹងតាមចោលលេងទៅភ្លុចតបាត់បានត្រាស់ដឹងធម៌យល់ទេនេះធ្វើចាចានឹងលោកអាចារ្យទាំងឡាយព្រោះយើងអាត្មាទៅឃើញបាត់ប្រសាទនៅសេ7មកឃើញអស់ហើយគ្រូគ្រូ ដោមានមានស្ពាបមាន អាឡគ្រូអត់ចេះតាអមានមានទុនចំណេះហើយខ្វះពុទ្ធិឥឡូវថែមពុទ្ធិថែមពុទ្ធិថែមការយល់ដឹងអំណាចពធដល់ខ្យល់ចេញចឹងទៅស្ងប់ដល់ខ្យល់នេះខ្យល់នៅក្នុងកាយយើងវាគ្រោគ្រៀតទៅហៅកាយសង្ខារគ្រោគ្រៀតដល់ចេញអត់ទៅអត់ទៅជាប់វាថានឹងជាប់មួយទៀតជាប់នឹងខ្យល់សេចក្តីសុខ